ឥឡូវយើងស្ដាប់ពធពេលនេះនេះខ្ញុំប្រកាសណាអាត្មាភាពនិងបញ្យលអំពីបញ្ហាកម្មដ្ឋានដើម្បីឲ្យចូលចិត្តហើយទុកជាសម្រាប់ជួយបំភ្លឺនៅភាព វិកវេឬក៏ជួយផ្ដល់ដោះស្រាយនូវភាពតានតឹងនៅក្នុងអារម្មណ៍នៅពេលដែលយើងបានចម្រើនទៅជួបឥឡូវចង់បញ្ជាក់អំពីការចម្រើននៅអាណាបានសតិអាណាបានសតិអញ្ចឹង ពុទ្ធបរិស័ទបានធ្លាប់យល់ហើយថាអនាបាសេនឹងគឺសំដៅយកការរលឹកនៅដង្ហើមចេញនៅដង្ហើមចូលហើយធម្មចាក៏លោកធ្លាប់ប្រាប់ធ្លាប់ប្រាប់ថា ការចម្រើនអនាបានសតិមានតកោខ្យល់4 តកូលទី1ក៏ហៅក្រុមខ្យល់វែងទីខៈតកូលខ្យល់ទី2ក្រុមខ្យល់ខ្លីអរសៈតកូលខ្យល់ទី3ក្រុមខ្យល់ច្រើនសពតាយៈតកោខ្យល់ទី4ហៅក្រុមខ្យល់ស្ងប់ខ្យល់ស្ងប់ ក្រមខ្យល់ស្ងប់បានន័យថាបះសម្យ៉ាងកាយសង្ខារំក្រមខ្យល់ស្ងប់អញ្ចឹងយើងស្គាល់មេត្រា4នឹងហើយខនេះជាសាមញ្ញជាធម្មតាដែលយើងបានសិក្សាគ្រប់មណ្ឌលវិបស្សនាទាំងអស់គ្រប់សាធុជនពុទ្ធបរិស័ទទាំងអស់តែង មានការជួបដូចគ្នានឹងជាសាមញ្ញមិនមាននិមិត្តគឺចម្រើនទៅបានស្មារតីបានញាណពេលដែលយើងចម្រើនកម្មដ្ឋាននេះដើម្បីអីដើម្បីអប់រំសតិព្រោះសតិយើងចេះតែរលត់ ឬក៏រាយមាយរាយមាយឬក៏រលត់មិនសូវចងចាំមានស្មារតីតែភ្លេចតែភ្លាំងម្ល៉េះហើយគឺយកកម្មដ្ឋាននេះយកមកចងសតិអប់រំសតិបើសតិវាចេះតែដេកផ្ដាស់ចេះតែភ្លេចចេះតែរៀននិយាយអញ្ចឹងគឺយកសតិនឹងមកចងខ្យល់ ពាក្យថាចងគឺមានន័យថា ស្មារតីរលឹកខ្ចប់ត្រង់ស្មារតីរលឹកខ្ចប់ហ្នឹងហៅថាចងខ្ចប់ពេលណាដល់ដង្ហើមចេញវែងក៏មានស្មារតីចាំជាប្រកាសថាដល់ដង្ហើមចេញវែងពេលណាដល់ដង្ហើមចូលវែងក៏មានស្មារតីចាំជាប្រកាសថាដកដង្ហើមចូលវែង នឹងយត្រាមួយយត្រាទី2រសានៅពេលដែលយើងបានសិក្សាឬក៏យោគីបានចម្រើននៅកងខ្យល់វែងចេញវែងចូលនឹងយូរទៅខ្យល់ដែលប្រព្រឹត្តវែងចូលវែងចេញក៏មានសភាពខ្លីនេះនឹងមានសភាពខ្លីខ្លីចូលខ្លីចេញ ពេលហ្នឹងគឺយុគីមសាជនបានផ្លាស់ផ្លាស់ចិត្តសាសតេអំពីរលឹកដង្ហើមចេញវែងចូលវែងមករលឹកនៅដង្ហើមចេញខ្លីចូលខ្លីម្ដងអញ្ចឹងចេញខ្លីក៏ដឹងចូលខ្លីក៏ដឹងនឹងបានសិក្សាទៅឃើញអញ្ចឹងឃើញដង្ហើមចេញខ្លីចូលខ្លីជាប្រកដីធម្មតារបស់ខ្យល់ ដឹងមាត្រាទី2ហើយរក្សាដល់ពេលការអប់រំស្មារតីចម្រើន យូរទៅនឹងឃើញមានខ្យល់ច្រើនប្រពត្តសាច់ព្រាជពេញកាយឃើញខ្យល់មានសភាពក្រាស់សភាពស្ដើងសភាពតានតឹងសភាពស្អិតជាដុំជាកភួនអីនៅ ក្នុងរាងកាយទៀតដល់សំណឹងប្រពុតជាម្ចាស់ លោកឲ្យយើងតម្រង់ស្មារតីឲ្យស្មារតីយើងនឹងតម្រង់ត្រង់ចង់ចំមុខមួយដេះដូងមួយផ្សិតមួយអញ្ចឹងដកដង្ហើមចូលលើហើយដកដង្ហើមចេញមកនឹងវាមិនផ្លែកអំពីប្រកដីធម្មតាទេប្រកដីធម្មតាបើយើងនិយាយទៅតាមសម្រាយទៅថានៅពេលណាដែល ខ្យល់ដែលមានចំនួនច្រើនកើនឡើងទៅវាតឹងមុខតឹងមាត់តឹងដៃតឹងជើងតឹងជើងតឹងពោះតឹងកកតឹងទ្រូងអីចឹងទៅយើងនៅចម្រើនធម៌ហ្នឹងអាកុំឲ្យគិតឲ្យគិតតែពីតម្រង់កាយឲ្យត្រង់ហើយឲ្យមានស្មារតីរលឹកខ្យល់ដកដង្ហើមឲ្យជ្រៅ ណាដកដង្ហើមចូលឲ្យជ្រៅទៅដកដង្ហើមចេញមកនោះវាស្មើពាក្យនឹងទេមិនផ្លែកទេព្រោះដង្ហើមរត់តាមក្តោងតមកវាកាត់ទ្រូងកាត់សឹកចូលចេញដូចគ្នាអញ្ចឹងនៅពេលណាសភាពតានតឹងក៏សភាពលំបាកកើតឡើងគឺកុំឲ្យយើងមានចិត្ត ទៅគិតទៅស្ទាបអង្អែលនៅអ្វីដែលលំបាកនោះគឺឲ្យតម្រង់ស្មារតីដាក់ចិត្តចំចង់ច្រមុះហើយដកដង្ហើមឲ្យជ្រៅចូលទៅដល់ផ្សិតទៅហើយទាញត្រឡប់វិញនេះនេះជានេះជានេះជាលក្ខណ្ឌទី3ជាមេត្រាទី3សពកាយៈដល់ពេលយើងតម្រង់ស្មារតីចឹងអា ដល់ធ្វើទៅខ្យល់នឹងស្ងប់ស្ងប់ក្នុងខ្លួនយើងហើយភាពមុនស្ងប់នឹងយកទីតែងនិយាយផ្សេងផ្សេងគ្នាអ្នកចម្រើនធម៌នឹងតែនិយាយផ្សេងផ្សេងគ្នានិយាយថាពេលដែលខ្ញុំខំប្រឹងចម្រើនចឹងទៅខ្ញុំធ្វើមិនដឹងចឹងទៅហើយខ្ញុំចេះតាមខ្យល់ចឹងទៅស្រាប់តែភាពលហើយលហើយកដាលស្ដាលខ្ញុំ ល្វើកល្វើកល្វើកល្វើកល្វើកល្វើកអញ្ចឹងយូរមកធូរទៅស្អាស្ងប់ទៅនឹងខ្លះក៏មាននិយាយអញ្ចឹងខ្លះទៀតមិននិយាយអញ្ចឹងទេគឺសត្វទៅក្បាលខ្ញុំតឹងមកខ្ញុំធ្វើមិនដឹងតែចម្រើនចម្រើនទៅសាន់លូសូផោះដូចជាអាយះក្បាលអញ្ចឹងសត្វទៅឃើញខ្យល់នឹងបាញ់ទៅលើដូចជាបុយកឬក៏ដូចជាសំណុំផ្សែង បើងឡើងទៅលើនេះហើយក៏ស្ងប់ទៅនឹងខ្លះក៏និយាយអញ្ចឹងខ្លះថាលឺសូរយើងផោះដូចផ្ទាត់ដូចផ្ទាត់កញ្ចក់អញ្ចឹងតែនឹងឃើញយើងស្អែលចាប់ទៅជាក់សេតមកមកចាប់ទៅស្ងប់ទៅជាក់ចំទៅហើយទៅសូរផោះទៅជាក់ចំទៅហើយសូរទៅលឺមកពេញខ្លួនទាំងអស់ហើយក៏ស្ងប់ទៅខ្លះនិយាយភាសាហ្នឹង ខ្លះទៀតនិយាយថាពេលដែលកំពុងតែតឹងតឹងចេះតឹងតឹងចេះចម្រើនហំចេញដឹងចូលដឹងចេញដឹងចូលដឹងទៅស្អាតតែឃើញពលឺខ្វាមានខៀវមានលឿងមានក្រហមមានសចិត្តហ្នឹងទៅមកប្រោចទៅប៉ុន្តែឡប់មកវិញនឹកខ្យល់ក៏ស្ងប់បាត់ទៅដូច្នេះរឿងសភាពដែលខ្ញុំប្រកាសណាស្មាធិភាព រៀបរាប់មកទាំងបានណាអំពីរបៀបមុនស្ងប់នេះទៅតាមអធិស្ឋ័យទៅតាមអធិស្ឋ័យតែចំណុចដែលយើងត្រូវចាំបាច់ចំណុចដែលយើងត្រូវដឹងគឺរលឹកដង្ហើមចូលនិងដង្ហើមចេញនេះចំណុចដែលចាំបានគឺប៉ុណ្ណឹងឯងពេលខ្យល់ ខ្លីចូលខ្លីចេញក៏ដឹងពេលខ្យល់ដែលមានសភាពច្រើនហើយនៅតែតាមដឹងខ្យល់ចូលខ្យល់ចេញរហូតដល់ស្ងប់នៅតែដឹងដង្ហើមចូលដង្ហើមចេញរហូតដល់ល្អិតនៅតែដឹងដង្ហើមចូលដង្ហើមចេញរហូតដល់ម៉ត់នៅតែដឹងចូលដឹងចេញរហូតដល់ស្ទើរតែមិនមាននៅដង្ហើមចេញដង្ហើមចូលនៅតែដឹង រហូតដល់មិនមានដង្ហើមចូលដង្ហើមចេញនៅតែដឹងនេះជាលក្ខខណ្ឌដែលយើងត្រូវសិក្សាអញ្ចឹងបានន័យថាក្រៅពីនេះគឺយើងមិនបានយកអារម្មណ៍ទៅគិតទេទុកជាអសិកសពកដាស្បាតអីក៏អត់មានបានគិតទុកជាឡើងសោកខេសខោះអីក៏អត់បានគិត បើទុកឲ្យឃើញខ្យល់ប៉ើងទៅយ៉ាងម៉េចក៏អត់បានគិតឃើញពន្លឺឃើញរូបអីក៏យើងអត់បានគិតដែរអញ្ចឹងបានជាខ្យល់យើងទៅសិក្សាទៅឃើញមាន4ប្រភេទអឡារិកម្មអតិអឡារិកម្មសុខមាំងអតិសុខមាំងនេះមានរបៀបទេអឡារិកម្មអតិអឡារិកម្មអតិអឡារិកម្មខ្យល់នឹងក្រាស់ ក្រែលក្រូតគ្រៀនណាស់ចោលនឹងក្រូតគ្រៀនណាស់វានៅក្នុងខ្លួនយើងនឹងមិនណែនវាតឹងវាសន្ធុះវាសធូរសធៅវែងចូលវែងចេញដូចជាយើងខ្ជួរដីលើអាចដូចយើងរស់ដីលើអាចណាស់មុនដំបូងហ្នឹងលំងលំងថ្មមកអោឡារិកាំគ្រូទៀតដែរ តែវាមិនសន្ធឹកសន្ធាប់ទេដល់យើងចម្រើនអស់ទៅបានអីមកបានសុខប្រមាណខ្យល់អិតនេះដាក់ស្ដើងមកអិតដល់ចម្រើនខ្យល់ល្អិតទៅទៀតបានអតិសុខមាំងឡាត់ក្រៃតិចស្ទើរតែមិនមានឡើងចុះនេះ អញ្ចឹងបានន័យថាប្រភេទខ្យល់មាន4ហ្នឹងក្រូតក្រៀតក្រៃពេកណាគឺมันបានរាប់យកខ្យល់ធម្មតាទេมันបានរាប់យកខ្យល់ធម្មតាយ៉ាងម៉េចគឺបុគ្គលมันបានចម្រើនណាគឺដង្ហើមចេញចូលធម្មតាហ្នឹងគឺมันរត់ពាក្យហ្នឹងទេអតិអឡារិកាំងអឡារិកាំងសុខមាអតិសុខមាំហ្នឹងអត់បានរត់យកមកទេ គឺយើងចង់និយាយថានៅពេលណាដែលយើងចាប់ចម្រើន បានយើងរាប់មិនមែនយកដង្ហើមចេញចូលប្រឹបក៏ក្រៃខប់ដល់ហ្នឹងទេគឺយើងចម្រើនយើងមានស្មារតីយើង ទៅបញ្ចូលខ្យល់ចូលខ្យល់ចេញហើយកើតខ្យល់គ្រូតទៀតមកណានឹងដែលរាប់ដែលរាប់ថាទេអឡារិកម្មហ្នឹងហើយចម្រើនភពខ្យល់គ្រូតជ្រៀតហ្នឹងចម្រើនរហូតដល់ លែងព្រោះព្រៀតខ្លាំងនឹងអឡារិកម្មហើយចម្រើនខ្យល់ដែលព្រោះព្រៀតមិនមិនខ្លាំងក្រោយហ្នឹងតែបើកាលឡើងចម្រើនទៀតចម្រើនតតែល្អិតនេះសុខមាំងរហូតដល់ល្អិតក្រៃពេកស្ទើរតែមិនមានឡើងមិនមានចប់នេះចង់និយាយអញ្ចឹងចង់ទូលថាអញ្ចឹងចង់ប្រគេនថាអញ្ចឹងនេះព្រមដែរដែលយើងត្រូវសិក្សាកុំឲ្យយើងរកទិសដៅអត់ឃើញ សួរថាយើងសិក្សាខ្យល់4តកោនឹងទៅរកអីឲ្យមានទិសដៅស្រាប់អញ្ចឹងលទ្ធផលនៃការចម្រើននៅដង្ហើមចេញចូលគឺយើងបានខស្ងប់កាយស្ងប់ចិត្តស្ងប់ណានេះកាយស្ងប់ចិត្តស្ងប់ពាក្យថាកាយស្ងប់ គឺសំដៅយកស្ងប់ខ្យល់ពោតព្រៀបទៀតថាចិត្តស្ងប់គឺសំដៅយកចិត្តដែលមិនរវើរវាយនេះចិត្តនឹងស្កប់អញ្ចឹងត្រង់នៃនេះ ច្រើនមានចិត្តពីរប្រងើកន្តើយបោកតំជាមួយនឹងសេចក្តីសុខ មានវិទ្យាខ្ញុំមើលទៅបានបជាមកបជាស្រួលហើយស្ងប់នឹងមួយទៅហើយមួយទៀតផុតពីបជាស្រួលស្ងប់វានៅពងើយស្រួលនឹងមកណាពងើយនេះចិត្តស្មើស្មើពងើយពងើយនឹងចូលដល់ឧបេក្ខាវេទនាចុកវេទនាឧបេក្ខាវេទនា សុខវេទនានៅត្រង់សុខដល់លែងសុខល្អិតដែរស្ងប់ដែរតែអស់សុខទៅវាបានអបេក្ខាវេទនាមកណានេះអបេក្ខាវេទនាចិត្តចិត្តរបស់យើងស្ថិតក្នុងភាពស្មើស្មើនេះធ្វើហីហីហើយតាមមើលខ្យល់អត់នេះ ចិត្តដែលធ្វើហីហីតាមលើខ្យល់អត់នឹងហើយដែលលោកហៅថាឧបេក្ខាវេទនីណាហើយខ្យល់ដែលល្អិតនេះចម្រើនយូរយូរទៅវាដល់ភាពមួយគេហៅរលឹកយោធៈខាំងកៈវិរិយកៈតខាំងកៈវារលឹកខ្យល់អស់ស្ដង់ពុទ្ធ ខ្យល់នឹងវិលទៅវាអស់អង្គុយយ៉ាងទៅវាអត់មានអីផងគឺស្ងៀមស្មារតីយើងអញ្ចឹងតើតមានស្មារតីអញ្ចឹងបានដឹងបានបើអត់មានស្មារតីអានេះរដីអញ្ចឹងវាអត់ដឹងបានទេវែងខ្លីល្អិត មកតើមានស្មារតីជាប់ឥឡូវទៅពីល្អិតមកហ្នឹងរលត់មានមួយទៀតរលត់ជំនន់ជំនន់ទៅថារលត់អស់អត់មានឃើញឃើញខ្យល់រលត់អស់ហើយរលត់នឹងមិនយូរទេចាដល់វិញ សមុទយៈប្រជុំកើតណានេះខយៈឬក៏វិយៈសូន្យទៅអញ្ចឹងបានប្រពុតលោកពូលដណ្ដឹងវិញភាសាបាលីលោកពូលថាកាយេកាយអាកាយេកាយសមុទយៈនេះកាយេ កាយៈសមុទយានុបស្សីនេះស្មារតីពិចារណាឃើញធម៌ប្រជុំកើតក្នុងកាយកាយេវិយានុបស្សីណាកាយេកាយេកាយេកាយវិយានុបស្សីគឺឃើញឃើញខ្យល់ដែលវាលុបក្នុងកាយអញ្ចឹង ប្រពេខានេះបើយើងចេះតែនាំគ្នាព្យាយាមចម្រើនធម៌និងមហោបនឹងឈ្មោះថាធ្វើឲ្យឧបេក្ខាមានកម្លាំងខ្លាំងណាសេចក្តីព្យាយាមត្រឹមប្រែនឹងឈ្មោះថាម៉េចឈ្មោះថាហាត់ឬក៏បង្ហាត់ ចិត្តយើងនេះដែលចូលពេកខាវេទនានឹងឲ្យរឹងមាំតំណែងដែលលោកហៅថាវស័យនៅទីនោះវស័យវាថាវស័យវស័យទៅណាអញ្ចឹងបានឧបេខាចាស់ខ្លាណែមានណាមានមេត្រា2ឧបេខាពិនឧបេខាចាស់ខ្លា ចិត្តដែលប្រកបដោយឧបេក្ខាទុនបានន័យថាឧបេក្ខាដែលកើតឡើងតាមលំដាប់នៃខ្យល់ដំបូងបានមកគណៈមកគណៈដល់អបេខាចាស់ខ្លានបាននៅយើងហាត់ខ្យល់រហូតដល់អបេខាតាំងនៅជាប្រកដីធម្មតាអបេខាតាំងនៅជាប្រកដីធម្មតាពីដើម លើកភ្នែនមកអញ្ចឹងកន្លះម៉ោងឯងបានដល់តែដល់មកសានគាត់នឹងលើកភ្នែនប្រឹកស្រុកប្រងើយបរោយណាខុសអញ្ចឹងលើកភ្នែនប្រឹកស្រុកប្រងើយលើកភ្នែនប្រឹកស្រុកប្រងើយនេះនឹងអបេខាចាស់ខ្លានេះកាន់ស្ទាត់ហ៎កាន់ស្ទាត់ ដល់អបេខានឹងមានកម្លាំងខ្លាំងអបេខានឹងคลายទៅចេះទៅជាមូលឬក៏ជាបទដ្ឋានរបស់វិបស្សនានេះបាទពាក្យពីបាត់ណោអបេខានឹងនឹងបានទៅជាមូលឬក៏នឹងបានទៅជាបទដ្ឋានរបស់វិបស្សនា នឹងសូមបញ្យល់ទៅនឹងនេះពាក្យថាមូលឬគុលមូលឬគុលព្រោះបេខានេះជាទួយ ជាតួសិលជាតួចិត្តសិលស្អាតចិត្តស្អាតសិលស្អាតមានន័យម៉េច ព្រោះនៅពេលដែលចិត្តយើងឡើងអបេខាហ្នឹងអកុសលចេតនាទាំង5មានគិតសម្រាប់សត្វជាដើមមិនមានឃើញទេអកុសលចេតនាផ្នែកសិល8មិនមានអកុសលចេតនាផ្នែកសិល10មិនមាន អកុសលចេតនាផ្នែកសខាបតភិក្ខុឬក៏សាមណេរដែលជាសច្ចតកសខាបតសខាបតដែលស្វាយដោយសារមានចិត្តនោះมันមានมันមានទេអញ្ចឹងសិលស្អាតព្រោះចិត្តអត់បានប្រព្រឹត្តកន្លងចិត្តស្អាតប្រះចាកនិវរណៈស្រឡាញ់ស្អប់ខ្ជិលល្ងើយដេករួយចិត្ត រវើរវារសពរសោសង្ស័យអញ្ចឹងបានអីអបេក្ខាវេទនាមួយហ្នឹងបានសស្អាតចិត្តស្អាតហើយប្រពុតលោកពូអញ្ចឹងលោកថាបើសិនជាសមាធិនឹងនៅល្អហើយសមាធិបានហើយសិលខាងដើមដែលខ្លួនសមាធិហើយរឹតតែបរិសុទ្ធថែមទៀត ដោយអំណាចនៃវិរតិចេតនានេះបានចំមកអញ្ចឹងសើស្អាតចិត្តស្អាតជាឫសគល់របស់វិបស្សនានៅក្នុងកពីបល័យលោកពោលដែរលោកពោលថាសីលៈវិសុទ្ធិចេវៈចិត្តវិសុទ្ធិចាតេ អ៊ីម៉ាទ្វេវិសុទ្ធយោតัสសាមូលំនឹងក្នុងវិសុទ្ធញ្ញភាព3ណាលោកថាសេចក្តីស្អាតស្អំឬក៏សេចក្តីបរិសុទ្ធពីរយ៉ាងនេះគឺបរិសុទ្ធសិលមួយ បរិសុទ្ធចិត្តមួយទាំងពីរនេះឯងជាឫសគល់របស់បញ្ញា ណាឫសគល់អញ្ចឹងវិបស្សនាមិនឫសគល់ណាហើយបើយើងនិយមន័យទៅតាមផ្លូវលោកវិញសំខាន់មានគេដែលធ្វើពហិអត់ឬអីមានគេដែលធ្វើស្ពានអត់មានឬអីមានដែលធ្វើកត់អត់ឬអី អីក៏មានរស់ដែរសូម្បីធម្មជាតិដែលកើតនៅលើផែនដីដូចជាដងស្លាឬក៏ដើមក្ដិលជាទៀលសូម្បីតវ័នក៏មានរឹសដែរមិនខានដើមឈើធំធំទេសូម្បីតែស្មៅជៀនក៏មានរឹសដែរបើវាមានរឹសដើមវាមិនអាចទៅនៅបានទេ នេះអញ្ចឹងជើង2សលសមាធិនេះជើង2សម្រាប់ត្រដងខ្លួនយើងនេះយើងឈរបានតែតាជើង2ណាខ្លួនដែលយកទៅបន្ទប់លើជើង2មានក្បាលទៅលើមកទៀតអានឹងបានឈរកើត ហើយចេះមនុស្សមកមានតែជើងមួយឈរបានបានតែមិនយូរដូចព្រោះយ៉ាងហោចណាស់ក៏ត្រូវតែមានដូចជាអ្នកកបត់ជើងមួយខាងនៅតែមានឈើជានិមិត្តអញ្ចឹងយើងកុំភ្លេចអាហ្នឹងកុំរៀនរំលងកុំថាយហួរតារៀនរំលងថាយហួរ វាមិនបានលទ្ធផលទេព្រោះពុទ្ធលោកលោកប៉ុណ្ណាលោកប្រសពលោកពិសោធន៍នៃបទពិសោធន៍ដ៏ធំរបស់ធនគឺព្រះហៅធម្មរាជៈស្បាច់នៃធរអញ្ចឹងមានឫសពីរវិបស្សនាមានឫសពីរសិលសមាធិព្រួយព្រោះបញ្ញា យើងស្គាល់គឺតែបញ្ញាហើយនៅនឹងស្គាល់ឥឡូវហើយឥឡូវស្មៅចង់បញ្ជាក់សមាធិជាហេតុចិត្តមានឬហើយមានហេតុទៅទៀតមានបទបាលីលោកពោលថា សមាធិតសាបតតហានំសមាធិតសាបតតហានំសមាធិជាហេតុចិត្តបតតហាននឹងចង់និយាយចិត្តហេតុចិត្តបើថ្មិញអញ្ចាញថ្មិញនឹងហ្មង វាអត់មានអំណាចចិត្តជាងចាញ់ស្ពេញចិត្តទេគឺអានៅក្បែរហ្នឹងវាជាប់នឹងរបស់ហ្នឹងដែលវាជាប់នឹងគេហៅចិត្តវាជាហេតុចិត្តហេតុហើយចិត្តទៀតពាក្យថាហេតុមួយម៉ាត់នេះហើយនឹងពាក្យហេតុចិត្តខុសគ្នាហេតុនឹងប្រយោលប្រយោលទេ បើមានថែមចិត្តវិញគឺលំអស់ណាស់ដែលនៅក្បែរហ្មងនៅជាប់គ្នាហ្នឹងអញ្ចឹងនៅពេលណាចិត្តស្ងប់ទើបឃើញទឹកនេះពាក្យហ្នឹងឃើញទេពាក្យមួយម៉ាត់ហ្នឹងពេលណាចិត្តស្ងប់ទើបឃើញទឹកពេលណាចិត្តមិនស្ងប់គឺឃើញមិនទឹកទេនឹងពាក្យមួយម៉ាត់ ព្រោះអីព្រោះបញ្ញាមានបរមត្ថជាអារម្មណ៍នេះបញ្ញាមានបរមត្ថជាអារម្មណ៍មិនមែនតែញាត់ទេអញ្ចឹងយើងតទៅសិក្សាពាក្យពីរម៉ាត់ទៀតណាបញ្ញត្តិបរមត្ថនេះបញ្ញត្តិអារម្មណ៍បរមត្ថអារម្មណ៍ ពាក្យថាបញ្ញត្តិគឺជាសម្ដីដែលយើងនិយាយពោលថាអញ្ចឹងពាក្យសម្ដីហ្នឹងគឺវាមានពីរពោលទៅលើអ្វីដែលមាននិងពោលសន្មត់របស់មានផ្លែងទៅជាវត្ថុជាសម្ភារៈដែលគេក៏បីប្រើក្នុងโลกមានពាក្យពីរម៉ាត់ឥឡូវខ្ញុំកណ្ដាលគ្រាន់តែលើកបាយ នេះនឹងចាំមើលទាំងអស់គ្នាយើងយកដៃស្ទាបទៅដៃស្ទាបទៅវាប៉ះនៅសភាពរឹងឃើញទេនេះភាពរឹងលោកពោថាបតអ្វីនេះសំដីដែលពោថាបតអ្វីនឹងឯងជាបញ្ញត្តិមួយទៅលើសភាពដែលមានទឹកឃើញទេ อันนั้นรังรังจันแมนนะทุกตัวสกอลเลย นามวิทาริวกาดะบาวิมรังสเปียบออกเมื่ออันนั้นยิงก็ไม่มาสเปียบดอกไปกิโลปาลุกอันนั้นสเปียบกายทำไมเมื่อเยอะสิบเพลย์มั้ยรังเนี่ยรังอาดะนามวิเชียนทาริวกาดะอ่าฉันริังนั่งเดี๋ยวลูกปัญญาได้มีแหล็กกันมาเริ่ม ដីមានលក្ខណៈរឹងអញ្ចឹងបានទៅពលខំធាតអយតនៈអិនទ្រីសច្ចៈប្រសមុបាបតវ័យអបោទេជើវាយើនេះសម្ដីដែលលោកទូអញ្ចឹងសន្មតអញ្ចឹងហើយអញ្ចឹងនឹងឯងជាទូបញ្ញត្តិធម៌បញ្ញត្តិនេះហៅវិជ្ជមានបញ្ញត្តិនិយាយនឹងមានណាហាក់បីយ៉ាងមានមែន ឥឡូវខ្ញុំកណាចង់និយាយថាភាពផ្លែងទៅវិញដកដកកៅតខោហ្នឹងផ្លែងយករបស់រឹងនឹងផ្លែងអត់ពីអត់ថាគេថាដកខោអាវនេះ ដល់គេសួរថាដបនៅតាណានោះដបទៅស្ទាបមើលឃើញដបអត់ស្ទាបទៅប៉ះរឹងប៉ុន្តែហៅដបទេអានឹងគឺសន្មតប្រើក្នុងលោកថាដបនឹងផ្លែងសំដីដែលគេប្រើផ្លែងអំពីសភាពពលពិតទៅកម្មសម្ភារៈណាមួយដែលគេសម្រាប់ប្រើក្នុងលោកគេនិយមប្រើគេនាំគ្នានិយាយថាដបតាំងពីដូនតាមកគេពោលអញ្ចឹង ដើមដូងដើមស្វាយវត្តអារាមកុដិវិហារសាលាទាំងអស់ហ្នឹងអញ្ចឹងនេះអវិជ្ជមានបញ្ញត្តិរបស់នេះបើមិនមានភាសានឹងទេ មនុស្សគ្មានភាសានិយាយទេយល់ទេអត់មានភាសានិយាយទេបើសិនជាអត់មានភាសានឹងទេអត់មានអត់មានណាមួយនិយាយនេះរួចទេនឹងនិយាយពិសីឥឡូវអាណានិយាយវារឹងក្តៅលហើយយ៉ាងម៉េចសភាពត្រូវគ្នារឹងរាក្តៅលហើយ ប៉ុនថ្លែងទៅគេអត់និយាយចឹងនឹងជាបញ្ញត្តិធម៌ទាំងអស់នឹងសូមយល់ចឹងណាអវិជ្ជមានបញ្ញត្តិឥឡូវយើងចង់និយាយពីវិបស្សនាវិបស្សនាត្រូវចេញចាបញ្ញត្តិសារម្មណ៍ទាំងពីរហ្នឹងចឹង ទាំងទាំងវិជ្ជមាននិងអវិជ្ជមានហ្នឹងគឺយើងអត់មានយកមកនិយាយអញ្ចឹងធေါ်ធ្វើធေါ်ថាខុសគ្នាធေါ်ថាហៅបរិយតេធေါ်ធ្វើគឺឃើញពិតដែលយើងនាំនេះយើងនឹងបតវៃដីអបោតបតេជើភ្លើងវយោខ្ចប់នឹងហៅអីនឹងធေါ်ថាតែបើគ្មានធေါ်ថាអត់មានធေါ်ធ្វើទេ តតថាមុនតតតែយានថាមុនឲ្យចាំសិនណាសុំយកមកបញ្ជាក់ការពិតពណ៌ជាតួរូបយ៉ាងណាសំលេងជាតួរូបនឹងខត់ថាមែនណាបើមិនថាមិនកំពុងថាដែរក្លិនជាតួរូប រសជាតួរងរឹងក្តៅលហើយជាតួតួរងសើមជាតួរងចិត្តដឹងពណ៌ជាតួនាមចិត្តដឹងសំឡេងជាតួនាមចិត្តដឹងក្សិនជាតួនាមចិត្តដឹងរសជាតួនាមចិត្តដឹងរឹងក្តៅលហើយជាតួនាម ចិត្តដឹងសភាពរាយជាទួនាមឃើញទេនៅខថាមែនទេខថាអញ្ចឹងបើអត់មានធរថាហ្នឹងអត់មានធរធ្វើទេព្រមនឹងធ្វើតាមណាតោះធ្វើតាមថាបើថាមានពីរថាខុសថាទៅបើថាខុសប្រនិបត្តិក៏ខុសដែរបើថាត្រូវប្រនិបត្តិក៏ត្រូវដែរអញ្ចឹងបើមានពាក្យពីរក្បួននឹងច្បាប់ ខុសគ្នាពាក្យថាក្បួនមិនមែនច្បាប់ទេពាក្យថាច្បាប់មិនមែនក្បួនទេពាក្យថាច្បាប់គឺសំដៅយកកំពីនេះកំពីដែលវាចងក្រងកំពីពិតនឹងគេហៅច្បាប់ពាក្យក្បួនទម្លាប់ដំណើរតគ្នាតែកើរឿងរ៉ាវនេះរឿងរ៉ាវគាត់បាននិយាយគ្នា នឹងនឹងក្បួនណានឹងខថាមានទីថាខុសថាត្រូវបើថាខុសជាបច្ច័យនៃការបប្រតិបត្តិខុសបើថាត្រូវជាបច្ច័យនៃការបប្រតិបត្តិត្រូវអញ្ចឹងបានថារឿងអ្នកទៅសេកពីអ្នកទៅសេច្បាប់នេះអ្នកទៅសេធរនេះកុំបថុយកុំចេះទៅទៅសេតាមតែយល់ឃើញតែម្នាក់ឯង ហើយបើយល់ឃើញម្នាក់ឯងក៏យល់ទៅចោះប៉ុន្តែវាទៅនឹងកពីផងនេះរឿងកសេសភៅខុសប្រចាកពីមានវិបត្តិប៉ុណ្ណាគឺបង្កើតមិឆាតថេខ្លួនឯងនឹងមិឆាតថេតែម្នាក់ទេណាខ្លួនឯងនឹងមិឆាតថេតែម្នាក់ឯងទេតែដល់ពេលហ៊ានទៅទៅសេ ទៅប្រសេធ្វើឲ្យមិឆារភេទដល់ជនច្រើនគ្នាដែលមិនចេះកពីអត់ដឹងពិតឃើញនឹងអាងសភៅនឹងហ្មងម្ល៉េះហើយលទ្ធផលគឺកាត់បន្ថយសេចក្តីសុខរបស់សពសត្វហើយកាត់បន្ថយព្រះពុទ្ធសាសនាឲ្យឆាប់បាត់បង់ឆាប់ទៅដោយសារការសរសេររបស់ខ្លួនមិនសូវទំនងនឹងរឿងនឹងប្រយ័ត្នប្រយែងអញ្ចឹងបានគេឲ្យមានក្រងទំនុក គេឲ្យមានគណៈកម្មាធិការសម្បត្តិវិន័យឬគណៈកម្មការសម្បត្តិវិន័យទៀងផ្ទាត់គ្នាជាមួយនឹងកពីកុំចេះបថុយវាអត់មានសម្បើមអីធំចេះសរសេរកពីខុសទេបើសរសេរកពីតែខុសអញ្ចឹងវាសម្បើមស្អីវាសម្បើមតែខុសវាអត់សម្បើមអីទេនេះនឹងថតថា មានពីរថាខុសថាត្រូវសរសេរខុសសរសេរត្រូវប៉ុន្តែយើងក៏និយាយវាថាខុសយើងនិយាយត្រូវវិញប្រពុតលោកសម្ដែងថាក្នុងកាពីវិសុទ្ធមៈលោកសម្ដែងថាវិបស្សនាគឺយកបរមត្តជាអប់ឃើញបរមត្តក្នុងទីនេះគឺសំដៅយកសភាវៈដែលកើតប្រកបតាមផ្លូវភ្នែកតាមផ្លូវវិជ្ជា តាមផ្លូវចំមកតាមផ្លូវដាតាមផ្លូវកាយតាមផ្លូវចិត្តនេះតាមឥឡូវលេងថាធ្វើម្ដងថាដើម្បីតម្រង់ចិត្តតើធ្វើទៅឥឡូវធ្វើម្ដងលេងថាទៅវណ្ណៈជាទូរូបយើងនាំវាថាអញ្ចឹងឥឡូវធ្វើមើលតើមានបានសម្គាល់ពណ៌ហើយនៅ មានបានឃើញពណ៌ទេបើបានឃើញអានឹងពណ៌ទៅបរមត្តហើយវិបស្សនាបើមិនបានឃើញអត់អត់ក៏បាននឹងសំឡេងចតុរូបមានបានឮសំឡេងហើយនៅ មានបានពណ៌ទៅទេសំឡេងនោះបើពណ៌ត្រូវអានឹងកាន់យកបរមត្តចរន្ត បើមិនបានកម្មទេវាអត់ក្លិនរសរឹងក្តៅលហើយដូចគ្នានេះបញ្ញត្តិព្រួយព្រោះធននឹងវាច្រឡងវាក្រៅតូនទៅក្នុងវណ្ណៈមួយនេះចូលតាមផ្លូវភ្នែកហើយរត់ពីផ្លូវភ្នែកចូលទៅក្នុងផ្លូវចិត្ត សំឡេងនេះចូលតាមផ្លូវតិចរលត់គឺតិចចូលទៅក្នុងផ្លូវចិត្តក្លិនហ្នឹងចូលតាមផ្លូវច្រមុះរលត់វានឹងចូលតាមផ្លូវចិត្តហើយរសជាតិហ្នឹងវាមកតាមដាដល់វារត់ពីដើមវាទៅចូលផ្លូវចិត្តទាំងអស់អារឹងក្តៅហើយប៉ះតាមផ្លូវកាយហើយចូលតាមផ្លូវចិត្តទឹកឬក៏រូបដតីទៀតចូលតាមផ្លូវចិត្តកើតបញ្ញា កើតបញ្ញាទើបមានពាក្យថាត្រឹមតែរូបឃើញទេព្រោះដល់ហ្នឹងគេហៅថាឃើញលក្ខណៈរបស់សភាវធម៌ដែលបែកគ្នាឃើញលក្ខណៈសភាវធម៌ដែលបែកគ្នាបែកគ្នាតាឃើញត្រឹមតែមួយលក្ខណៈមួយកន្លះលក្ខណៈហើយចិត្តយើងនេះកោរលត់ ឃើញត្រឹមតែមួយលក្ខណៈមួយលក្ខណៈរបស់រូបមួយមួយដែលយើងសិក្សារូបបរមត្តហ្នឹងគឺយើងសិក្សាដោយការសង្កេតពិនិត្យរៀនសង្កេតពិនិត្យព្រោះបរមត្តត្រូវការសន្សំត្រូវការសង្កេតត្រូវការពិនិត្យមិនមែនចិត្តច្រឡះទេ លើថារៀនយកវណ្ណៈមួយឥឡូវរៀនមួយសិនយើងសម្គាល់ពណ៌ឲ្យតតបានឲ្យកើតបញ្ញាអីមួយ ក្នុងទ្វាមួយនឹងកំអាតរហូតរហូតទៅណាពេកសម្គាល់តែមួយសិនឲ្យតតស្គាល់ថាវណ្ណៈអញ្ចឹងហ្មងយល់អញ្ចឹងចូលចិត្តអញ្ចឹងឃើញអញ្ចឹងប្រកបប្រជាអញ្ចឹងហ្មងឲ្យសំកលទៅហៅសំលេងមួយទៀតទៅ ហើយអង្គលទៅរកក្លិនទៀតហ្នឹងអង្គលទៅរករសទៅអង្គលទៅរករឹងក្តៅលហើយទៀតរៀនសង្កេតដូចថារឹងអញ្ចឹងរៀនស្ទាបមករឹងនេះយកត្រង់ការប៉ះណាភាពរឹងដើម្បីអីដើម្បីឲ្យអស់នៅសត្វបុគ្គលទួស្រីប្រុសគេយើងអញឯងនៅបញ្ញត្តិធម៌ទាំងអស់ដកចេញអស់នៅសល់តែសភាពមួយ ហៅបរមត្ថធម៌នឹងបរមត្ថខ្ទង់ខ្ទង់ក្រមនឹងបរមត្ថខ្ទង់ក្រមនឹងបសនាទី1ដំបូងដែលយើងធ្វើរៀនរៀនតែនឹងឯងយកមកក្នុងសិភៅវធម្មវិបស្សនានឹងបានបញ្ជាក់ទៅហើយគឺមានរូប9នៅក្នុងនោះនៅខាងចុងបឋមបស្សនានឹងមានសរសេរអំពីបស្សនាកម្មដ្ឋាននេះ ក្រោយដល់ចិត្តដែលយើងដឹងហ្នឹងវាមានចេតសិកនៅណាហើយមានទាំងវិភាសៈវេទនាសញ្ញាចេតនាកើតលុតអមជាមួយវិញ្ញាណហ្នឹងហើយតែតាមយកវណ្ណៈសត្វគន្ធរសៈរឹងក្តៅលហើយហ្នឹងជាទៀមនាមធរមិនឃើញត្រឹមតែរូបហើយនឹងនាមបរមត្តធរនឹងបើយើងសិក្សាតាមទ្វា5ឥឡូវចង់បញ្ជាក់ត្រង់ន័យ ដែលយើងសិក្សាអំពីអនាបានសតិណានេះនៅពេលដែលចិត្តយើងបានស្ងប់ឧបេក្ខាឧបេក្ខារឹមទៅទៅជាបាក់តាមមើលលក្ខណៈខ្យល់វាយោខ្យល់មានពីរខ្យល់ក្នុងខ្យល់ក្រៅអចតតាំងពីហេរ៉ាំងខ្យល់ក្នុងនេះខ្យល់ដែលយើងដល់ឃើញលហើយលហើយពេញកាយទាំងអស់ ខ្យល់ក្រៅនេះធម្មជាតិមកប៉ះកាយមកប៉ះលហើយលហើយតាមទៅតានឹងក៏បរមត្តធម៌ដែរបើនិយាយបើទៅប៉ុណ្ណឹងឆាប់ព្រោះប្រហែលឆ្នាំវាសោតទៅឃើញកំណឹងបើដូចយើងឆាប់ឆាប់ផងគាត់ចំលំអានគាត់គិតយូរមកហើយវាតគ្នា ដល់ចិត្តបានស្ងប់ទៅលែងគិតពីចេញដឹងចូលដឹងចេញដឹងចូលដឹងលែងគិតទៅគិតពីលហើយលហើយម្ដងដោយសារមានអបេខាជាជើងត្រវាលែងរលហើយបើមិនជាយើងអត់ទាន់មានអបេខាទេណាជាជើងត្រទេហ្នឹងអត់ទាន់មានសភាពអបេខាសភាពស្ងប់ជាជើងត្រទេតែមួយទេតែតែគិតលហើយលុតបាត់លែងមានណាកម្មដ្ឋានអវត្តរាយបាត់ណាអញ្ចឹង បានជាត្រូវការមានអបេខាជាទួលសមាធិមួយជាជើងត្របតតឋានជាមូលជារឹសដើម្បីស្វែងរកលក្ខណៈពិតដែលនៅក្នុងកាយអញ្ចឹងបានតែសម្ដែងតែបតតឋានបតតឋានហ្នឹងហើយមូលឡាំងហ្នឹងមិនមែនប្រពុតលោកតែសម្ដែងឲ្យយើងធ្វើ ចេះធ្វើណាអត់ទេណាកាលណាបើសិនជាយើងអត់មានសមាធិទេយើងតាមលក្ខណៈហើយអត់ឃើញទេនិយាយនិយាយសាកមើលបើមិនតាន់មានដែរសិក្សាខ្យល់បួនកោទាំងពេលគិតលក្ខណៈទៅហើយបាត់ឡងអត់តាំងនៅមុំអត់មុតទេអត់ជ្រៅទេអញ្ចឹងនៅពេលណោពេលខាចិត្តកើតឡើងជាជើងត្រោហើយ សតិនឹងរលឹកនៅលក្ខណៈលហើយពេលណាដឹងពេលនឹងមកត្រាស់ដឹងធម៌ពេលនឹងមកហើយចិត្តដែលដឹងលហើយនាមធម៌ពេលនឹងបើលហើយលហើយជាតួរូបចិត្តដឹងលហើយជាតួនាមនិយាយស្លោកទៅយិននៅនេះហើយក៏ស្លាប់ទៅយើងឡើងសមាគមដូនជីអីសិតដឹងធម៌នេះឯងនៅនេះមានរៀនចឹងទេរៀនចឹងដែរចំណាដែលយើងឃើញខ្យល់នៅក្នុងរាងកាយយើងទាំងអស់ ចិត្តទួរូបអញ្ចឹងប្រទេសរាងកាយទាំងមូលជាទួចប្រទេសឬក៏ជាទីសញ្ចរទៅណៃខ្យល់បានន័យថាតំបន់ដែលខ្យល់កើរលត់តំបន់ដែលខ្យល់ប្រព្រឹត្តទៅផែនដីរបស់ខ្យល់ទីឋានរបស់ខ្យល់អញ្ចឹងទាំងខ្យល់ទាំងទីឋានរបស់ខ្យល់រាងកាយទាំងមូលជាទួរូបធម៌ ចិត្តដែលដឹងជាទួនាមធរអញ្ចឹងចាប់វិចងសតបតជើងហែកចេញទៅមានត្រឹមតែពីរមានត្រឹមតែរូបមានត្រឹមតែនាមរូបមានលក្ខណៈបែបស្លៀននាមលក្ខណៈអោនទៅ មិនបានហ៊ានអញ្ចឹងយើងសួរថាអញ្ចឹងរៀនអញ្ចឹងដើម្បីស្អីមិនសត្វតែជោបាយទេឧបាយដើម្បីឃើញការពិតដែលឃើញពិតឃើញចំតាណា សរុបមកលទ្ធផលមានគឺឃើញឲ្យឃើញត្រឹមតែរូបធម៌និងនាមធម៌បាត់អីដើម្បីលះបង់សេចក្តីប្រកាន់ណាពួកយើងសពថ្ងៃកាប់ចាក់នេះរឿងប្រកាន់ហ្នឹងណាកាប់ចាក់រឿងឆៃកាប់ចាក់រឿងផកាប់ចាក់រឿងដីរឿងប្រពន្ធរឿងបងរឿងប្អូនរឿងដីធ្លីរឿងលុយរឿងការយួសាមាសប្រាក់កាប់ចាក់នេះថ្ងៃមនុស្សលោកអា ដោយសារដោយសារកាន់យកបញ្ញត្តិជាអារម្មណ៍គ្មានទេគ្មានកាន់យកបរមត្តទេកាប់ចាស់គ្នាហ្នឹងហ៎គឺយកទៅរឿងបញ្ញត្តិហ្នឹងឯងជាអារម្មណ៍ម៉ែអញឪអញបងអញកូនអញមីងអញផ្ទះអញអញ្ចឹងកម្មយកអីចឹងដែរណានាមកប៉ះម៉ាំងណានាមកប៉ះម៉ាំងនៅតែហ្នឹងអញ្ចឹងដល់ពេលយើងសិក្សាឃើញអ្វីដែលពិត វាអត់មានឃើញស្អីក្រៅអំពីរូបធម៌នាមធម៌អ្នកណានាមួយស្គាល់ធម៌នឹងនឹងស្គាល់ខ្លួនប្រកបស្គាល់ស្គាល់ខ្លួនប្រកបហើយស្គាល់ជីវិតប្រកបបើមិនស្គាល់ធម៌នឹងមិនស្គាល់ជីវិតទេមិនមិនមិនឲ្យតម្លៃជីវិតទេ កណ្ណាដល់ឃើញអញ្ចឹងបុគ្គលនោះស្គាល់ប្រមាណនៃការរស់នៅ គាល់ប្រមាណក្នុងការស្វែងរកស្គាល់ប្រមាណក្នុងការប្រើប្រាស់អាឥឡូវចង់និយាយថាម៉េចស្គាល់ប្រមាណក្នុងការស្វែងរកស្គាល់ប្រមាណនៃការប្រើប្រាស់ស្គាល់ប្រមាណនៃការថែទាំនឹងតើចង់និយាយថាម៉េចព្រោះជឿនទាំងអស់គ្នាវាអាស្រ័យនឹងសម្ភារៈទៅព្រោះនៅបានហើយគ្រឿងប្រើប្រាស់គ្រឿងប្រុងរបស់ជីវិត បើយកសំវិញបច្ច័យ4ណែគ្រឿងសងជីវិតបច្ច័យ4មានស្អីសម្លៀកបំពាក់ស្អីទៀតអាហារភោជនស្អីទៀតផ្ទះដេកផ្ទះអង្គុយទីនៅអាស្រ័យស្អីទៀតឆ្នាំកាលណាបើឃើញថានៅក្នុងរូបរាងកាយយើងគ្មានស្អីក្រៅអំពីរូបធម៌និងនាមធម៌ទេ បុគ្គលមានសេចក្តីសន្តោសប្រាថ្នាតិចរកបានប្រមាណហូបប៉ុណ្ណឹងឃើញសម្មាអាជីវោសម្មាកម្មន្តៈសម្មាវាចាសម្មាអាជីវៈរកទីចំជីវិតអត់ឲ្យប៉ះពាល់ដល់សត្វរតីដល់ជីវិតសត្វរតីទេថាមិនចោះ ចោះប្រយោជន៍អីទៅកាប់សម្លាប់គេមកដើម្បីក្រំតែចិញ្ចឹមរូបហើយនឹងនាមព្រោះរូបមានចរិយាកើតឡើងបែកគ្នាទៅដូចដុំពពុះទឹកមានមានចរិយាកើតឡើងហើយលុបទៅដូចជាពេញថ្ងៃដូចជាកំពេញទឹកដូចជាដើមចេកដូចជាកលមជាអញ្ចឹងទៅកាត់សម្លាប់គេយកមកធ្វើអីទៅលួចឆក់គេយកមកធ្វើអី អញ្ចឹងមនុស្សទាំងអស់រកស៊ីចិញ្ចឹមជីវិតតាមកម្លាំងសមាអាជីវោហ៎នឹងរឿងឃើញពិតអញ្ចឹងណាស្គាល់ជីវិតរបស់ខ្លួនស្គាល់ខ្លួនស្គាល់ខ្លួនពិតស្គាល់ជីវិតស្គាល់ប្រមាណការស្វែងរកឈប់អត់ទេអត់មានប្រយោជន៍អីទេរូបនេះទៅស្វែងរកមកដើម្បីអី មកគ្រាន់ត្រឹមតែការពារក្តៅតិចមូសរបបពួតតូចនិងពួតធំនិងស្ដីអៀនខ្មាស់ស្រាប់យំកើតតលាកបណ្ដាកើតស្រាប់យំកើតវាមានអីអីអស្ចារ្យជាងនេះទៅទៀតនេះមានអីអស្ចារ្យជាងនេះទៅទៀតទុកជាពីរបលាស់3បលាស់មកទូពីទូវាគ្មានអីក្រៅវាគ្រាន់តែផ្លាស់គ្នាយកមកបិទបាំងតែប៉ុណ្្នឹងឯង អ្នកមានពីបលាស់បោកមួយគក់មួយបោកមួយគក់មួយគោកតែប៉ុណ្ណឹងអ្នកមាន5បលាស់បោកមួយបាទលៀកមួយចុក4ក៏នៅតែប៉ុណ្ណឹងអ្នកមាន10បលាស់ស្លៀកមួយចុក9ក៏នៅតែប៉ុណ្ណឹងចង់សម្លៀកបំពាក់សាច់ប៉ុណ្ណាគេហៅគ្រាន់តែថាល្អមើលក្នុងសង្គមប៉ុណ្ណឹងទេទេមិនយើងមិនលក្ខីលក្ខៀវមិនកើត គ្រាន់តែល្អមើលជាបច្ច័យនៃភ្នែកនិងចិត្តរបស់គេតែប៉ុណ្ណឹងឯងតែឲ្យសំខាន់ជាងគ្នាគ្មានទេវាមានតែស្អីលៀបបែបមិនក៏ដោយតម្លៃបែបមិនក៏ដោយខោអាវហ្នឹងយកមកគ្រាន់តែការពារក្តៅការពារតិចមោះរបស់ពួរតូចនិងពួរធំអញ្ចឹងស្គាល់ប្រមាណនឹងការស្វែងរកស្គាល់ប្រមាណនឹងការប្រើប្រាស់ស្គាល់ហើយអត់មានក្តៅក្រហាយ អត់មានអានាលអត់មានយំសែកអត់មានអុកបតុកអត់មានតកាត់ចាក់អីគ្រាន់តែខោឲ្យលាកចឹងនេះនឹងខោនឹងហ៊ានហ៊ានទៅឃើញចឹងមានអីសំខាន់ណាអញ្ចឹងបានជាពុទ្ធ14នឹងគេបួសកើតនៅព្រះអង្គបួសកើតប្រារហន្តទាំងឡាយប្រើពុទ្ធបង្សកលមួយជីវិត ហុំខ្មោចដូចមហាកសបៈសពុទ្ធហុំខ្មោចលោកដេយកមកប្រោសបងចពោលងមកជីវិតលោកតកែខាងក្ដុំហើយក្ដុំលេងតែស្បងចពោពលលោកមើលទៅវាគ្មានស្អីគ្រាន់តែបាំងបាំងតែប៉ុណ្្នឹងឯងស្រាប់យើងតើទៅហ្នឹងចៃទៀតទៅចាស់អាហារពុជន ការហូបចុកនេះដំបាយសាធុជនដំបាយបងអែមចង្អាតនំស្រស់នំក្រៀមដែលយើងនាំនេះហូបដើម្បីអីរកឃើញនេះដើម្បីអីដើម្បីបាត់ឃ្លានឃ្លានណាអញ្ចឹងហូបបន្តិចទៅបាត់ឃ្លានអាហារយើងចូលទៅនេះដើម្បីអីទៀត នៅក្នុងអភិធម្មរបស់បញ្ជាក់ថាអញ្ចឹងរួចវាវាពិតណាស់ទៅហើយអាហារហ្នឹងទីមួយចូលទៅដល់តកៅនេះតកៅនឹងកាពះពវៀនទៅពវៀនខំសិតតកៅតាក្នុងរាងកាយយើងហ្នឹងកន្លែងហ្នឹងក្នុងវិសុទ្ធិមានលោកប្រាប់ថាជាផ្ទះរបស់តកៅជាកលៀនឋានរបស់តកៅជាប្រគុណអាចរបស់តកៅហើយតកៅគេមានប្តីមានប្រពន្ធនៅហ្នឹងហើយហើយកន្លែងដល់ខ្មោចតកៅនៅហ្នឹងសុទ្ធតកៅទាំងអស់ អញ្ចឹងអាហារដែលយើងបរិភោគចូលភ្លុកទៅដល់វាកាត់តាមនេះស្លេះស្លេះរំពងកយើងឥឡូវខាប់ហិលហើយវាចូលតាមចន្លោះអាស្លេះនឹងមកហើបហើបទៅចូលទៅដល់ទំនឿនឹងកាពះហើយបិទចិត្តទៅអាចចូលទៅស្រួលដល់ឡប់វិញភើមើលអឺមកឲ្យធំមិនខ្លះហ្នឹងខោបទេខោបทำไมจ้า ព្រោះទៅចូលទៅវាវាល្អមើលទៅខាងក្រៅទេវាចែកផ្នែកអានេះមកជូរវយដាក់ចំណេះអានេះផ្អែមដាក់ចំណេះអានេះកាហីអានេះត្រីអាំងអានេះផ្លែឈើដាក់ម្ដុំម្ដុំកុំឲ្យលេងគ្នាអញស៊ីមិនកើតទេប៉ុន្តែទៅចូលទៅដល់ស្រុកនោះទៅដល់ប្រទាយហ្នឹងគឺជាកន្លែងតំបន់ត្រូវគ្នាវាទៅនៅក្នុងប្លុកមួយហ្នឹងកាពះនេះលើលើចំចុងដហើមយើងកាពះហ្នឹងវាវាអត់អីស្អីទៅនៅនឹងទាំងអស់ ទឹកប៉ុណ្ណឹងកាកប៉ុណ្ណឹងផ្អែមប៉ុណ្ណឹងឆ្អាបប៉ុណ្ណឹងត្រីអាំងប៉ុណ្ណឹងនៅវល់វក់វល់វក់ដូចក្មួតឆ្កែអានឹងទៅកើវាឡើងមកសៀនហ្នឹងមួយចំណាយទៀតអញ្ចឹងសាកសពស្រស់ស្រៈសាកសពងប់សាកសពស្រស់អាងប់ទីងកើតទេអានឹងអត់អញ្ចឹងទេមនុស្សងប់ហើយនេះយើងនឹងប្រែលុយហៅទៅសាកសពស្រស់ ដែលកំពុងរស់ហ្នឹងណាលោកហៅស្រីហៅខុសទេគឺហៅសាក់តបស្រស់មានស្អីសក់រោមខ្ចោបិញស្បែកសាច់សរសៃឆ្អឹងខួរក្នុងឆ្អឹងតម្រង់ប៉ះសាវៈបេះដូងឆ្លើមវាវកាពះសួតពវៀនតូចពវៀនធម្មអាហារថ្មីអាហារចាស់ប្រមាត់ស្លេះទូឈាមញើខ្លាញ់ខាប់ទឹកភ្នែកខ្លាញ់ឬទឹកមាត់ទុសមទឹកមាត់ចមោក្នុងរាងកាយយើងព្រះសម្ដែងថាប្រជុំសមូហៈ ប្រជុំចប់នៅអាកាសទាំង32មាន32ចំណែកមកបន្តិចបន្ទប់រួយរបស់ទាំងអស់របស់ទាំងអស់ហ្នឹងវិញសិតតែគ្រឿងស្អុយទាំងអស់សាកសពស្រស់កុំភ្លេចអាហ្នឹងសាកសពស្រស់មុននឹងប៉ះគិតផងសាកសពស្រស់នេះយកទាំងចំអាហ្នឹង ចិញ្ចឹមដុំសាច់ចិញ្ចឹមឈាមបានវាចម្រើនមកពីកុមារាកុមារីយុវជនយុវនារីរហូតដល់ចាស់ទុំអីរហូតចឹងទៅជីវិតរបស់មនុស្សគេឲ្យឈ្មោះទៅប៉ុន្តែសាកសពស្រស់ដូចគ្នាទេកុំទៅបកបចាស់អីសពនិងសាកសពស្រស់នោះមួយចំណែកទៀតកាកាទៅកាន់បាត់នៅទៅកាន់បាក់គេហៅថាបកាតយ៉ាង កាផ្ទះល្មួកណាមកទៅនៅចុងពវៀននោះដល់ម៉ោងដល់ពេលទៅបច្ចេកចោលហ្នឹងហើយមកចំណាយទៀតទៅខានតម្រង់ទឹកម៉ូតចេញមានពីម្ដងណងទឹកម៉ូតទៅកាន់វត្តខេតចៅផ្លោកនោមទៅនៅនោះមានកាផ្ទះមួយពេញទៅហូរចេញទៅទឹកនោមមកចំណាយល្មួកមកចំណាយនោមហើយមកចំណាយទៀតហូរតាមទ្វារនិវៈនិវៈទ្វារាំងទ្វារភ្នែក អាចភ្នែកអាចត្រចៀកស្បោមាត់ទឹកមាត់ហៀតាមកាយបានឲ្យស្អាតដល់វែងញែកទៅហើយគ្រាន់តែប៉ុណ្ណឹងសោះកັບចាក់នាងស៊ីដែរនេះរូបនឹងវាអញ្ចឹងរូបហ្នឹងអញ្ចឹងមានប្រយោជន៍អីនឹងទៅរកស៊ីខុសដើម្បីបក ទៅកាប់សម្លាប់ទៅលាឆក់គេយ៉ាងមកចំរូបធម៌នាមធម៌ដែលមានសភាពស្អុយមានសភាពបែកធ្លាយមានសភាពអត់ប្រយោជន៍ចាំតែថ្ងៃស្លាប់រហូតគេប្រើពាក្យថាខ្ញុំស៊ីបាយកំដរត្រឹមស្លាប់ណែគេប្រើពាក្យអញ្ចឹងណានេះពាក្យនឹងពាក្យសិបរោះពាក្យរបស់វិបស្សកបុគ្គលខ្ញុំស៊ីបាយកំដរត្រឹមស្លាប់ ខ្ញុំស៊ីបាយតម្រាំខ្ញុំស្លាប់ខ្ញុំស្លៀកខោពាក់អាវតម្រាំខ្ញុំស្លាប់តម្រាំបែកធ្ងាយមិនមានប្រយោជន៍អីអញ្ចឹងបានតែគេបួសក្រោយមកឃើញអញ្ចឹងមួយចានក៏ឆ្អែតពីរចានក៏ឆ្អែតមកគេពីរគេនឹងមកទៅហុកពីរទៅហុកប៉ុណ្ណាក៏សមដែរបានលុយច្រើនតិចមកហូបតាមលុយច្រើនទៅបានលុយតិចមកហូបតាមលុយតិចទៅកុំតែខឹងកុំតែក្តៅក្រហាយហ៎ តែយើងអត់ស្គាល់អញ្ចឹងដូចអ្នកធ្វើការងារអញ្ចឹងអាលុយតិចបបាក់ចិត្តឲ្យលុយច្រើនដល់វាមិនបាននៅបាក់ចិត្តដែរនេះអាថ្នាំអាហ្នឹងមកវែងញែកបរមត្ថធម៌ឲ្យញាតិញោមស្ដាប់ម្ដងអញ្ចឹងកាលណាឃើញឃើញរូបពិតឃើញនាមពិតគឺ ស្គាល់ប្រមាណនៃការស្វែងរកមិនតកាប់ចាស់គេទេ ហើយស្គាល់ប្រមាណនៃការហុបចុកចៃគេរស់ ឃើញទេចែងរស់រស់បានមកមិនចាំចែងទៅគ្រាន់តែរស់មកពេលទេវាអត់មានអីសំខាន់ជាងនេះទេចែងរស់ទៅចែកទីស្លៀកទៅចែកទីដីទៅស្ទះណាអាផ្ទះបានន័យថាម៉េចលំនៅឋានអស់ចង់ស្លឹកដោយចង់ក្បឿងដោយចង់ថ្មដោយមាន ត្រឹមតែការពារក្តៅត្រជាក់មួយរបងពួរតូចនិងពួរធំរដូវភ្លៀងខ្យល់ប៉ុណ្ណឹងឯងឲ្យលើសជាងនឹងគ្មានទេ អញ្ចឹងចាំមិនទៅកាប់ចាក់អីមករូបនេះបែកស៊ីទៅស្អែកទៅហើយអញ្ចឹងហៅបានមកស៊ីប៉ុណ្ណឹងសមត្ថភាពបនយើងបានប៉ុណ្ណាដេកប៉ុណ្ណឹងទៅបានប៉ុណ្ណាជីប៉ុណ្ណឹងទៅវាផុតចំណែនគ្នាហើយផុតក្តៅក្រហាយគ្នាហើយហើយភេសជ្ជៈហូបចុកហត់ទៅសួរទេដែរបានទឹកក៏ទឹកមកបានតែក៏តែមកបានទៅដោះគួក៏ទៅដោះគួមក បច្ច័យទាំង4ដែលជាឧបការៈឧបករណ៍សម្រាប់ចិញ្ចឹមជីវិត ប្រព្រឹត្តទៅយ៉ាងស្រួល ជាមួយរូបធម៌និមធម៌ដែលបញ្ញាឃើញពិតអញ្ចឹងបានអ្នកឃើញវិបស្សនានឹងលះបង់សេចក្តីប្រកាន់សន្តោសៈសន្តោសកនឹងការឡើងអបិច្ចតាគុណអបិច្ចអបិច្ចគុណអ្នកប្រាថ្នាសាច់កនឹងការឡើងការឡើងអស់ ប្រាថ្នាពេចផងសដោះផងអត់បុតផងមកទាំងអស់គុណរបស់ប្រារយៈកាលឡើងព្រមព្រៀបដោយឃើញការពិតនេះនេះដែលយើងសួរថាអុយតែនាំនេះសិក្សារូបធម៌នាមធម៌នឹងបានស្អីទៅចង់បានស្អីបានតែនាំនេះធ្វើទៅបានមិញហ្នឹងបានសុខសន្តិភាពក្នុងផ្លូវចិត្តប្រព្រឹត្តទៅក្នុងលោកី ដើម្បីចិញ្ចឹមជីវិតស្រួលស្រួលងាយងាយទីបំផុតនិព្វានអស់សេចក្តីប្រកាន់នឹងរឿងនឹងចឹងនេះលំអានណាលំអានធរឥឡូវចង់ងាកទៅរកកម្មដ្ឋានមួយទៀតព្រោះនៅនេះមានចម្រើនកសិនណែនេះចម្រើនកសិនចម្រើនអ្វីចម្រើនអីខ្លាំងចិនមិនអីបត្តវ័យហ៎ ឥឡូវសូមបញ្យល់បត្តវ័យយើងចង់កើតគុណទម្លាប់ខ្លះឲ្យទៅជារឿងពិតជួនកាលធរហ្នឹងអត់ផ្លែកទេផ្លូវចិត្តតែគោហាសាប់សំដីនិយាយខុសដៃអញ្ចឹងស្រែអធិស្ឋាយឯងអ្នកមាននិស័យខ្លាំងចាស់ខ្លាំងគេមិនទៅធ្វើវងសិនដីមើលដីខ្នល់ហ្មងមើលដីវត្ត ស្រឡឹងស្វិចបើកស្វិចបើកឃើញឡើងឲ្យបើអ្នកអែនហ្វាយមិនទាន់សូវខំគេហាតិកម្មវិចាស់គេធ្វើវងសិនគេធ្វើយកពណ៌មានដូចជាប្រារន្ធានដើម្បីឲ្យចូលចិត្តដីណាក៏ដោយអញ្ចឹងនិមិត្តមាន3យើងត្រូវយល់ណានេះពាក្យដែលយើងត្រូវយល់បរិកម្មនិមិត្តអកហនិមិត្ត